មិនទាន់ចប់ទេពេជ្រសភាទុបលែងជាប់ហើយខឹងមហាជនឌៀលពូរាជចេញមុខឡាយឡាំប៉ាដាក់មកកប់កប់មាត់មិនទាន់ចប់ទេមិនដឹងថាគួរបន្តស្អប់ឬក៏អាណិតនោះទេក្រោយរឿងរ៉ាវដែលបានកើតឡើងវាឆ្លងរីករាលដាលដល់អ្នកដទៃបែបនេះជឿថាប្រិយមិត្តបានជ្រាបរួចមកហើយរឿងរ៉ាវដែលទើបតែផ្ទុះការចាប់អារម្មណ៍ថ្មីថ្មីនេះ ដែលនៅជះក្លិនឈ្ងុយឈ្ងប់មិនទាន់សាប្រលៀបនៅឡើយគឺរឿងរបស់កម្ពុជាតារាចម្រៀងលោកឈុនសវណ្ណរាជគណៈកម្មការកម្មវិធីប្រឡងចម្រៀងរបស់ផលិតកម្មរស្មីហងមាសដែលបានឲ្យនិយាយថា no ឲ្យបេក្ខជនទុំសវត្ថធ្លាក់រឿងនេះដែរហាក់នៅ កំពុងពុះកញ្ជ្រោលនៅឡើយព្រោះមហាជននៅមិនព្រមបន្ថយភ្លើងសោះយ៉ាងណាមិញដោយឃើញថាហួសហេតុ ដល់ថ្នាក់ដៀលដល់ពូរាជនិងដាក់ទំនាយដល់ក្រុមគ្រួសាររបស់លោកឈុនសវណ្ណរាជទើបកម្ពុជាតារាចម្រៀងស្រី អ្នកនាងពេជ្រសោភាទប់លែងជាប់ហើយចេញមកឡាយសុំសំណុំពរដល់មហាជន សុំចិត្តកំហួសហេតុពេកដោយនិយាយថារឿងមួយតែងតែមានហេតុនិងផលរបស់វា មិនត្រឹមតែប៉ុណ្ណោះទេនាង ថែម ទាំងពន្យល់ពី ផលវិបាករបស់គណៈកម្មការនីមួយៗថែមទៀតផង។ សូមបញ្ជាក់ថាកាលពីយប់ថ្ងៃទី6ខែមិថុនាឆ្នាំ2022លោកឈុនសវណ្ណរាជបាន ចេញបកស្រាយម្ដងទៀតបន្ទាប់ពីមហាជននៅតែ បន្តរិះគន់លោកជុំវិញភាពចម្រុងចម្រាស់ដែលឲ្យបេក្ខជនទុំរដ្ឋាហៅទុំសវັດធ្លាក់ចេញពីកម្មវិធី Cambodian Idol រដូវកាលទី4វគ្គចាត់ audition សប្តាហ៍ទី4ដោយនៅលើបណ្ដាញសង្គមគេបានឃើញមានវីដេអូមួយ បង្ហោះចែកចាយជាច្រើន ដែលក្នុងនោះទំនងជាវីដេអូកាត់តភ្ជាប់រូបភាពនិងសម្លេង របស់លោកឈុនសវណ្ណរាជនិយាយជាមួយបេក្ខជនទុំសវត្ថថាមកពីប្អូនច្រៀងពីរោះពេកដូចម្ចាស់ដើមពេកដូចចាក់ឌីទៅឲ្យនៅវីដេអូមួយនោះត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមចែករំលែកជាច្រើន និងបានធ្វើឲ្យមហាជនកាន់តែខឹងលោកឈុនសវណ្ណរាជថាយកអារម្មណ៍គេមកលេងតោចការបកស្រាយនេះ គឺលោកឈុនសវណ្ណរាជធ្វើឡើងតាមរយៈការបង្ហោះលើគណនីរបស់លោក ដោយអមជាមួយវីដេអូ2ទី1វីដេអូនិយាយជាមួយឈិនរតនាទី2វីដេអូនិយាយជាមួយទុំសវត្តនិងមានខ្លឹមសារថានេះជាវីដេអូពិតប្រាកដដោយសារតែមានវីដេអូកាត់តធ្វើឲ្យបងប្អូន មានការយល់ច្រឡំសូមពុកម៉ែបងប្អូនមើលដោយការពិចារណា ដើម្បីកុំឲ្យ មានការយល់ច្រឡំច្រើន មកលើរូបខ្ញុំបាទ សូមអរគុណដល់ប្អូនស្រីច័ន្ទដាវី ដែលផុសវីដេអូមួយនេះហើយក៏សូមទោសផង ដែលយកមកផុសបន្ត សង្ឃឹមថាយោគយល់ណា សូមអរគុណ។